បាទពលឺបាទបាឡិនដគឺជាពានឯកណាក៏គ្រប់រូបចង់បានមិនថា អ្នកចាំទីខ្សែការពារបម្រើឬក៏ប្រយុទ្ធទេសម័យចង់បានពាននេះបាទចំណែកតែអ្នកភិសុខខ្មែរទេដែលថាពាននេះគ្រាន់តែពានបោះឆ្នោត កាកពានទៅអញ្ចឹងទៅអ្នកវិភាគស្រុកខ្មែរគឺខ្ញុំអ្នកនិយាយពាក្យហ្នឹងបាទហើយខ្ញុំជម្រាបជូនទៅកាន់ប្រិយមិត្តអញ្ចេះបាទតើកន្លែងណាដែលខ្ញុំនិយាយថាពៀននេះគឺជាការពៀន បាទឥឡូវខ្ញុំសួរវិញ បាទធ្វើខ្ញុំអត់ចង់បកស្រាយរឿងនឹងទៀតទេរឿងនឹងវាអញ្ញែអញ្ញៃបាទគេយកខ្ញុំទៅកាត់ខ្ទេចខ្ទីអស់បាត់ទៅហើយគ្រាន់ជំរាបជូនទៅកាន់ពន្លឺថាពន្លឺត្រូវស្ដាប់ ខ្ញុំនិយាយឲ្យជាក់ឲ្យច្បាស់ខ្ញុំមិនបានថាពៀននឹងជាចកាពៀនទេបាទអ្វីដែលខ្ញុំលើកជូនទៅកាន់ប្រិយមិត្តខ្ញុំចង់បញ្ជាក់ជូនទៅកាន់ប្រិយមិត្តថា សម្រាប់ខ្ញុំ ខ្ញុំផ្ដល់តម្លៃទៅលើពៀនដែលយើងទទួលបានដោយការមើលឃើញបាទប៉ុន្តែខ្ញុំ មិន ផ្ដល់តម្លៃខ្ពស់ស្ដាប់ខ្ញុំបានណាខ្ញុំមិនផ្ដល់តម្លៃខ្ពស់អញ្ចឹងពាក្យថាមិនផ្ដល់តម្លៃខ្ពស់បានន័យថានៅតែផ្ដល់តម្លៃអញ្ចឹងបាទអញ្ចឹងពៀនដែលគាត់ទទួលបាន គឺជាការប្រឹងប្រែងចេញពីសមត្ថភាព ណាការរកគ្រាប់បាល់ការយកឈ្នះវាគឺជាការបាន តាមរយៈសមត្ថភាពប៉ុន្តែមិនមែនបលិនដនឹងអត់សមត្ថភាពគេចេះតែបោះឆ្នោតឲ្យទេ វាត្រូវតែមានសមត្ថភាពដែរមិនគេបោះឆ្នោតឲ្យប៉ុន្តែប្រិយមិត្តត្រូវទទួលស្គាល់ថាការបោះឆ្នោតវាតែងតែមានភាពលំអៀងហើយបាទអញ្ចឹងមកខ្ញុំជម្រាបជូនប្រិយមិត្តថាការបោះឆ្នោតវាតែងតែមានភាពលំអៀងហើយខ្ញុំទៅដែរនិយាយពាក្យថាពៀនលិនដនឹងកាកពៀនពៀនឈួតមកពីណា បើឲ្យប្រិយមិត្តទៅស្ដាប់ឡើងវិញម្ដងទៀតតើខ្ញុំដែរនិយាយពាក្យនឹងដែរឬទេបាទហើយក៏សុំសរសើរអ្នកដែលយករូបខ្ញុំទៅបង្ហោះដែរបាទសុំសរសើរហ្មងបាទហើយចំណុចដែលខ្ញុំលើកឡើងនោះប្រហែលបន្តិចទេទេ បាទយកទៅចេញនៅប៉ុណ្ណាណីខ្ញុំគាត់ជម្រាបជូនប្រិយមិត្តថាការបោះឆ្នោតវាតែងតែមានភាពលំអៀងបាទអញ្ចឹងគ្រូបង្វឹកប្រេស៊ីល បើសិនជាមានបែកភាពកីឡាករប្រេស៊ីលគាត់ប្រកាសជានឹកឃើញកីឡាករប្រេស៊ីលជាតិរបស់គាត់មុនគេហើយណែចំណុចនេះបាទប្រិយមិត្តត្រូវដឹងបាទហើយខ្ញុំមិនមែនថាពៀននឹងវាអន់ទេប៉ុន្តែដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងខ្ញុំគ្រប់គ្រងជាមួយនឹងពៀនដែលយើងមើលឃើញដែលយើងរាប់បានបាទពៀនមួយនេះយើងរាប់អត់បានទេព្រោះវាជាការបោះឆ្នោតបាទ គេបានបង្ហើបគេបានបញ្ចេញថាអ្នកណាបោះឆ្នោតឲ្យអ្នកណាប្រមាណបាទគេអាចនឹងបញ្ចេញប៉ុន្តែយើងត្រូវដឹងថាមនុស្សมันអាចហាមឃាត់ក្តីស្រឡាញ់របស់មនុស្សម្មនុស្សម្នាក់ម្នាក់បានទេបាទខ្ញុំជឿជាក់ប្រសិនបើឆ្នាំនេះប្រិយមិត្តអាចបោះឆ្នោតបានប្រិយមិត្តប្រកាសជាបោះឆ្នោតឲ្យទៅកាន់ idol ដែលប្រិយមិត្តស្រឡាញ់ហើយបាទខ្ញុំជឿជាក់បាទបើទោះជាបាទ idol របស់ប្រិយមិត្តឆ្នាំនេះលេងបានតិចក្តី ឬក៏លេងបានច្រើនតែធ្វើមិនសូវបានល្អក្តីក៏ប្រិមិត្តបោះឆ្នោតឲ្យ idol របស់ប្រិមិត្តដែរបាទអញ្ចឹងមកខ្ញុំជម្រាបជូនថារឿងហ្នឹងវានៅក្នុងអាចំណុចហ្នឹងបាទខ្ញុំមិនដែរនិយាយថាពៀនហ្នឹងគឺជាពៀនកពុកកាក់ពៀនទេបាទហើយខ្ញុំជម្រាបជូនថាខ្ញុំមិនដែរឲ្យតម្លៃខ្លួនខ្ញុំហ្នឹងគឺជាបណ្ឌិតវិភាគអីទេគ្រាន់តែខ្ញុំលើកឡើង ជាហេតុផលជូនទៅកាន់ប្រិមិត្តអញ្ចឹងដែលខ្ញុំផ្ដល់លទ្ធភាពណា បាទ FIFA Best Player of the Year បាទផ្ដល់លទ្ធភាព Top Scorer ណែស្បែកជើងមាសព្រោះអាហ្នឹងគឺយើងមើលឃើញផ្ទាល់ភ្នែកបាទឆ្នាំហ្នឹងគាត់រកបាន50គ្រាប់មែនគាត់ពិតជារកបាន50គ្រាប់ បាទប៉ុន្តែបោះឆ្នោតអារម្មណ៍ប្រិមត្តអារម្មណ៍តាណាយើងស្រឡាញ់អ្នកណាយើងបោះឲ្យអ្នកនោះហើយបាទអាហ្នឹងគឺជាចំណុចហ្នឹងបាទហើយ ខ្ញុំមិនដឹងថាយ៉ាងណាទេវីដេអូដែលខ្ញុំបានចេញពីរឿង Ballon d'Or នោះតាំងពីមុន Messi ទទួលពានទៀតខ្ញុំមិនមែននិយាយអ្នកទទួលពានទេខ្ញុំនិយាយទៅលើពានណាអើយបាទហើយខ្ញុំនៅតែអញ្ចឹងបាទមកដល់ពេលនេះខ្ញុំដឹងថាប្រិមិត្តមួយចំនួនបាទយល់ខុសហើយក៏បានផ្ដល់ភាពអវិជ្ជមានសម្រាប់ខ្ញុំបាត់ហើយអញ្ចឹងខ្ញុំអត់មានអីត្រូវ react ខ្ញុំអត់មានអីត្រូវ ទៅទាញគាត់ត្រឡប់មកវិញបានទេបាទគាត់ត្រូវតែខឹងខ្ញុំគាត់ត្រូវតែដើរចេញពីខ្ញុំក៏ព្រោះតែគាត់បានស្ដាប់ឲ្យអស់នឹងហើយបាត់ហើយទាំងខ្ញុំបកស្រាយប្រាប់គាត់តែគាត់អត់ស្ដាប់ទេបាទអញ្ចឹងចំណុចហ្នឹងបាទអញ្ចឹងខ្ញុំមិនដឹងនិយាយថាម៉េចទេបាទហើយគ្រាន់ថាវាជារឿងមួយអយុត្តិធម៌សម្រាប់ខ្ញុំតែប៉ុណ្្នឹងឯងអ្វីដែលខ្ញុំលើកឡើងផ្សេងអ្វីដែលគេយកទៅបង្ហោះផ្សេង បាទវាគ្រាន់តែជារឿងអយុត្តិធម៌មួយសម្រាប់ខ្ញុំតែប៉ុណ្្នឹងឯងបាទបាទរឿងត្រឹមត្រូវមិនត្រឹមត្រូវបាទណាប្រិមិត្តដែលមានឈ្មោះជាភាសាជប៉ុនណាបាទរឿងត្រឹមត្រូវឬមិនត្រឹមត្រូវ គឺអាស្រ័យទៅលើប្រិមិត្តបាទខ្ញុំ ក្នុងចិត្តខ្ញុំផ្សេងអញ្ចឹងមកខ្ញុំជម្រាបជូនថាខ្ញុំគ្រប់គ្រងទាំងអស់អបអរទាំងអស់សម្រាប់ពៀនដែលខ្ញុំមើលឃើញបាទហើយពៀននេះ ខ្ញុំបាទមិនមែនថាមិនអោយមិនគ្រប់គ្រងទេប៉ុន្តែគ្រាន់ថាវាពិបាកបន្តិចព្រោះវាមិនយុត្តិធម៌100%បាទបើមិនជឿបាទបែកភាពកីឡាករកម្ពុជារបស់យើង សួរថាក្នុងនាមយើងតើយើងទៅបោះឆ្នោតឲ្យអ្នកណា បាទហើយក្នុងនោះផងដែរបាទលទ្ធផលនៅក្នុងការស្រាវជ្រាវចុងក្រោយបាទមិនមែនចុងក្រោយទេតាំងពីអឺ 3 5ឆ្នាំមុនបាទលទ្ធផលនៅក្នុងការស្រាវជ្រាវ5ឆ្នាំមុន បានបង្ហាញថា គ្រូបង្វឹកជំរើសជាតិតែងតែបោះឆ្នោតឲ្យជាតិរបស់ខ្លួនបាទនេះគឺជាស្ថិតិដែលគេស្រាវជ្រាវឃើញហើយបាទគ្រូបង្វឹកជំរើសជាតិតែងតែបោះឲ្យបាទក្រុម ដែលជាជាតិរបស់ខ្លួន បាទអញ្ចឹងខ្ញុំសួរទៅកាន់ប្រិយមិត្តវិញបាទខ្ញុំអត់ខឹងទេបាទខ្ញុំមានខឹងទេបាទគ្រាន់តែបកស្រាយជូនទៅកាន់ប្រិយមិត្ត ព្រោះថាមកដល់រាល់ថ្ងៃនេះមានប្រិយមិត្តមួយចំនួនក៏ខឹងខ្ញុំប្រិយមិត្តមួយចំនួនហ្នឹងក៏លែងមើលខ្ញុំប្រិយមិត្តមួយចំនួនហ្នឹងគេខឹងខ្លាំងរហូតដល់ជេរខ្ញុំទៅទៀតបាទអញ្ចឹងគ្រាន់តែខ្ញុំជម្រាបជូនទៅកាន់ប្រិយមិត្តអញ្ចឹងបាទពៀនហ្នឹងគឺគេធ្វើបែបអញ្ចឹងបាទអញ្ចឹងយើងត្រូវទទួលស្គាល់បាទ